ពេលដឹងច្បាស់ពីមូលហេតុដែលវ៉ាន់សារីណូមិនមានស្វាមីដូចគេអតីតតារាសម្ដែងវ៉ាន់សារីណូបើទោះបីជាដកឃ្លាពីវិថីសិល្បៈដែលកំពុងល្បី ទៅបោះជំហាន លើវិស័យរកស៊ីលក់អេវ៉ាន់ប្រេនលើអនឡាញវិញក្តីតែរូបនាងនៅតែទទួលបានការចាប់អារម្មណ៍ពីមហាជនដូចមុនជាពិសេសតកតងទៅនឹងជីវិតឯកជនតែម្ដង។ ជាក់ស្ដែងរូបសម្រស់ដ៏ស្រស់ស្អាតពូកែរកស៊ីថែមទាំងមានទ្រព្យធនស្ដុកស្ដម្ភគួរឲ្យសរសើរទៀតផ្ទុយទៅវិញ ប្រសិនបើងាកទៅជីវិតដៃគូវិញ តារាស្រីរូបស្រស់នេះ ហាក់មិនទាន់រកបាននៅឡើយទេ មិនថាពេលកំពុងល្បីជាសិល្បករនីឬពេលនេះនោះឡើយរូបនាងមិនធ្លាប់មានរឿងអាស្រូវតាក់ទងទៅនឹងបុរសណាឡើយយ៉ាងណាមិញឃើញហ្វេនហ្វេនឧស្សាហ៍ដេញដោលញឹកញាប់ពេកកញ្ញាវាងស្រីណូបានបង្ហើបថា មិនមែនមិនចង់រកទេស្វាមីនោះ តែគ្មានពេលទំនេរសម្លឹងដើររកព្រោះពីមួយ អាទិត្យទៅមួយអាទិត្យរកពេលតែសម្រាប់ឲ្យពេញមិនឃើញព្រោះវល់វល់ដល់ថ្ងៃត្រូវកាន់សិល មួយអាទិត្យមានមួយថ្ងៃ នៅសល់6ថ្ងៃទៀតរូបនាងចំណាយពេលរៀនអ្វីដែលថ្មីថ្មី មិនតែប៉ុណ្ណោះក៏នៅបន្តរៀនភាសា3ទៀតមានអង់គ្លេសចិននិងថៃផងដែរ រីឯពេលបន្តិចបន្តួចនៅសល់ក៏ត្រូវរៀនជំនាញបន្ថែម ដូចជា ការគូរក្រចកជាដើម ដូច្នេះហើយគ្មាន ពេលចន្លោះណាមួយ ដើម្បីគិតរឿងនេះនៅឡើយទេ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ